ចអើយជីបអើយ Vagy őj uh, ពេចអើយជីបអើយអើយទុំមេជ័យកបាល់ ចអើយជីបអើយអើយតមេជ័យកបាល់ យជីបអើយអើយទុំមេជ័យកបាល់ ពេជ្រអើយជីបអើយអើយតមេជ័យកបាល់